Josh.

my god! It's a day wasted if you don't cheer yourself up. Nana has learned to control her power. I'm not going to say. ឯងមកទីនេះធ្វើស្អីថ្ងៃនេះយើងមកសងសឹកហើយកុំ Do you want to make friends with Nana? My My ម៉ៃថេកហើយម៉ៃថេកហើយ ដោយនៅត្រឹមពេលវេលានេះជាគ្រាបានចប់នៃវេលាបាត់អីវាពេលវេលាកន្លងហួងហើយគ្មានសល់ឡើយនៅពេលវេលានេះក៏ជាវេលាដែលសេះសល់ដល់ពេលវេលាកន្លងទៅគ្មានសល់នៅមួយវេលានេះគឺជាពេលវេលា គ្រប់គ្នាសតតែងឿងឆ្ងល់អោពេលវេលាតើមានអ្នកណាយល់ជាពេលកើតទុកអំពើពេលដែលវេលាមកជួយចុចវីដេអូនេះនោះឲ្យបេដងនិង follow ម្នាក់មួយ ផងបាទសូមអរគុណ